សួស្តី Fan Page របស់តារាឆ្នាំ1997ដល់ឆ្នាំ2000ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានជ្រៀតពេលបន្តិចបន្តួចទេព្រោះថាថ្ងៃនេះសុខភាពក៏អត់ដំណោយផលដែរដូចតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយពេលនេះគឺយើងឈានចូលដល់រដូវល្ងាដល់អញ្ចឹងរៀងផ្លាស់ប្ដូរអាកាសធាតុអាចមានរៀងអត់សូវស្រួលខ្លួនហើយស្អកក៏ពិបាកថប់ដែរក្នុងការនិយាយប៉ុន្តែនៅតែព្យាយាមផ្ដល់ជូននូវព័ត៌មានអំពីរឿងរ៉ាវស្មៃបន្តទៀត ហើយឆ្លៀតក្នុងឱកាសពេលនេះខ្ញុំចង់ជម្រាបផងដែរព្រោះថាផុសពីម្សិលមិញនេះសង្កេតឃើញថាបងប្អូនមានការប្រកែកគ្នាច្រើនរួមទាំង comment ទាំងការប្រកែកផងនិងពាក្យមិនសមរម្យខ្លះផងខ្ញុំសូមជម្រាបទៅអ្នកដែលគាត់ប្រើពាក្យពុំសមរម្យគឺសូមមេត្តាឲ្យពួកគាត់គោរពក្នុងនាមខ្មែរយើង គឺ ជាខ្មែរដូចគ្នាប៉ុន្តែចំណុចមួយនេះមិនមែនមានន័យថាខ្ញុំនឹងទ្រាំនឹងទង្វើដែលពួកគាត់ខមមិនអសិលធម៌បានទេ សម្រាប់ខ្ញុំគឺខុសពីគេអ្នកណាខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំបើសិនជាគាត់ប្រើពាក្យពំសំរុំហើយខុសក្បួនគេហៅថាភ្លាវនោះ គឺខ្ញុំនឹងដាក់ទៅឲ្យវិញហើយគឺគាត់ជេរក៏ខ្ញុំជេរដូចគ្នាដែរព្រោះថាមាត់មានដូចគ្នាអញ្ចឹងគឺសូមឲ្យគាត់គោរពពាក្យសម្ដីមួយនេះហើយសម្រាប់ខ្ញុំគឺ slow ទេបើសិនជាធ្វើខ្ញុំ slow តែបើសិនជាកាចអ្នកឯងរត់អត់រួចទេអញ្ចឹងហើយខ្ញុំសូមសំណូមពរតែប៉ុណ្្នឹងហើយ ចំពោះថ្ងៃនេះផងដែរភាគទី3របស់រឿងរ៉ាវស្មាច់នេះខ្ញុំសូមលើកយក នៅចំណុច ពិសេសព្រោះថាភាកនេះក៏មានចំណុចមួយចាប់អារម្មណ៍ផងដែរហើយក៏អត់បាននិទានវែងដែរព្រោះថារៀងស្អកកហើយឈឺកយ៉ាងខ្លាំងមែនតើតែម្ដងអូខេឥឡូវពីម្សិលមិញនេះគឺយើងបាន ស្ដាប់រួចមកហើយក្រោយពីបាត់គាត់រយៈពេលចូលរាប់ខែរាប់ឆ្នាំគឺម្ដាយរបស់គាត់នឹងបានទំនុកបំរុងគាត់ផ្ដាំផ្ញើអ្នកដែលគាត់ស្គាល់នោះឲ្យថាស្មាច់ចាក់ចេញពីប្រទេសខ្មែរទៅរៀននៅឯប្រទេសអូស្ត្រាលី ក្នុងនាមជាការសិក្សា ដែលអ្នកទាំងអស់គ្នាដូចតែដឹងស្រាប់ហើយការដែលទៅក្រៅប្រទេសអ្នកអ្នកខ្លះគឺគាត់តែតប៉ងចង់បានចំណេះដឹងល្អខុសពីក្នុងប្រទេសរបស់ពួកគាត់ប៉ុន្តែសម្រាប់ការស្មាច់គឺអ្វីដែលម្ដាយរបស់គាត់គិតគឺខុសមានន័យថាការដែលម្ដាយរបស់គាត់ចង់ឲ្យគាត់ទៅរៀននៅឯប្រទេសអូស្ត្រាលី ដែលបានរៀនសិក្សាដូចកូន គេនោះគឺមិនមែនដោយការគិតរបស់គាត់ទេគឺថាស្មាច់បានបែកទៅរៀនគំនិតធ្វើចារកម្មហើយពេលដែលតាស្មាច់ត្រឡប់មកដល់ស្រុកខ្មែរគឺលោកមកមក ស្ងាត់ស្ងាត់មិនផ្ដល់ដំណឹងដល់អ្នកផ្ទះរួមទាំងម្ដាយឪ របស់លោកទៀតផងគឺគាត់មិនអោយដំណឹងទេឯអ្នកម្ដាយក្រោយបន្តបន្តមកទៀតនោះគឺអ្នកម្ដាយបានលេចឮថា គេនិយាយថារាស្មាច់មានកូនក្របកែហើយលេចឮជាបន្តបន្តប៉ុន្តែមិនទាន់ផ្ទុះរឿងធ្វើចារកម្មទេតែអ្នកស្រីក៏ចាត់ទុកថាព័ត៌មាននោះគ្រាន់តែជាពាក្យចាមរាមតែប៉ុណ្ណោះ នៅក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តីអន្តរទេវីអ្នកស្រី បាននិយាយថា មានសារព័ត៌មានជាច្រើន ចោទសួរអ្នកស្រីថារាស្មាច់បង្ក្រាបលើពីអ្នកមានទៅជួយអ្នកក្រតើពិតឬទេហើយអ្នកស្រីពិតជាបានទទួលលាភសក្ការៈពីកូនរបស់គាត់មែនឬអត់ពេលនោះអ្នកស្រីក៏បានឆ្លើយដែរថាគាត់ពុំបានទទួលលុយពីរាស្មាច់ដើម្បីទទួលយកជា ការប្រើប្រាស់ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេសូម្បីតែលុយដែលគាត់ធ្វើផ្ទះនោះគឺលុយដែលគាត់សុទ្ធសឹងតែបានសន្សំពីការរកស៊ីទាំងប្តីប្រពន្ធទាំងអស់ហើយមិនត្រឹមតែប៉ុណ្ណោះគឺគាត់ហ៊ានទាំងស្បត់ជូនជនរួមជាតិផងដែរឆ្លៀតក្នុងឱកាសពេលនោះសម្ដីអត្ថបទក៏បានបកស្រាយផងដែរពីសកម្មភាព ចារកម្មរបស់រាស្មាច់តាមរយៈសម្ដីរបស់សមាជិកក្នុងកំឡុងឆ្នាំ2000នោះដែលគាត់បានផ្ដល់បទសម្ភាសន៍ទៅទស្សនាវដ្តីអន្តរទេវីខ្ញុំចង់ជម្រាបថានេះគឺជាចំណុចដែលកាត់ បន្តិចពីសាច់រឿងប៉ុន្តែវាមាន ចំណុចតែយើងគួរចាប់អារម្មណ៍ផងដែរណាប៉ុន្តែมันប៉ះពាល់ដល់អ្នកណាម្នាក់ទេ តាមរយៈសម្ដីរបស់សមាជិកគឺគាត់បានមានប្រសាសន៍ថាក្រុមរបស់រាស្មាត់ហ្នឹងគឺជាក្រុមទី1ដែលខ្លាំងជាងគេហើយមានគ្រោះថ្នាក់បំផុត ក្នុងចំណោមគេហៅថាក្រុមចាត់ជំរិតផ្សេងផ្សេងទៀតដែលមានដល់ទៅ10ក្រុមឯណោះនៅក្នុងឆ្នាំ1997ដែលហើយក៏មានក្នុងបញ្ជីខ្មៅរបស់ប៉ូលីសផងដែរ ហើយក្រុមនេះនឹងគឺបានធ្វើសកម្មភាពក្រុមរាស្មាច់នឹងគឺបានធ្វើសកម្មភាព70%ក្នុងចំណោមសកម្មភាពចាប់ចម្រិតទាំងអស់ក្រុមនឹងដឹកនាំដោយមេខ្លោងធំពីរនាក់ដូចដឹងស្រាប់ហើយទី1នោះគឺសោមនារាហៅរាស្មាច់នឹងតែម្ដងជាមេខ្លោងឯម្នាក់ទៀតនឹងឈ្មោះហ៊ូពៅហៅអាហ្វុងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចនោះគឺជាយូរមកហើយបានឲ្យដឹងថាក្រុមនេះមុននឹងចាប់អ្នកណាម្នាក់នោះគឺពួកវាស៊ើបដឹងច្បាស់ណាស់ហើយរៀបចំផែនការយ៉ាងច្បាស់លាស់ ពីជនរងគ្រោះនោះទៀតផងដើម្បីធ្វើការចាប់ចម្រិតហើយក្រុមនេះបើចាប់ជនរងគ្រោះហើយនោះកម្រថាបានលុយណាស់គឺថារហូតដល់ទៅដឹងថាជនរងគ្រោះមានលុយຕົកនៅកន្លែងណាកន្លែងណាប្រឡោះក្លុកលៀតណាទៀតផងនៅពេលដែលជនរងគ្រោះនោះឆ្លើយដោយសារតែគ្មានលុយអ ுக ្រិតជននេះថែមទាំងប្រាប់ថាលុយជនរងគ្រោះនោះទៅຕົកនៅឋានៈឋានៈទៀត ហើយឆ្លើយគឺគ្មានខុសសម្បីតែបន្តិចដែលធ្វើឲ្យម្ចាស់សម័យខ្លួនដែលភូតផលលុយរបស់ខ្លួនថាពុំមាននោះស្រឡាំងកាំងទៀតផងហាហីគឺពុំអាចនឹងប្រកែកនឹងក្រុមនេះបានឡើយនៅក្នុងការចាប់ចម្រិតម្ដងម្ដងនេះគឺការទារប្រាក់នោះគឺចន្លោះចាប់ពី40ទៅ40ម៉ឺនដុល្លារប៉ុន្តែនៅពេលដែលសមាជិកចាប់បាន សមាជិកណាម្នាក់នៃក្រុមនេះគឺពួកគេឆ្លើយដូចដូចគ្នាថា ពួកគេបានដាក់ម៉ូគ្នារួចទៅហើយប្រហែលជាពួកគេដាក់ម៉ូនៅខាងក្រៅវាំងនោះនៃការចាប់ចម្រិតនេះថាបើសិនជាសមត្ថកិច្ចណាចាប់បានគឺត្រូវតែឆ្លើយថាលុយដែលចាប់ចម្រិតបានមានត្រឹមតែ80000ដុល្លារតែប៉ុណ្ណោះហើយតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចក៏គាត់បានឲ្យដឹងថាក្រុមរបស់រាស្មាត់នេះមិនដែលយកប្រាក់ក្រោម100000ដុល្លារពីជនរងគ្រោះទេ លោកពូដាវីជានាយកកថាន ការិយាល័យសន្តិសុខប្រមត្តន PM ក្រុងភ្នំពេញក្នុងកំឡុងឆ្នាំ2000បានសន្និដ្ឋានថា មូលហេតុដែលក្រុមរបស់រាស្មាច់នេះខ្លាំងនិងមានគ្រោះថ្នាក់ពិបាកក្នុងការបង្ក្រាបជាងគេនោះដោយសារតារាស្មាច់នេះគឺធ្លាប់ទៅរៀននៅឯប្រទេសអូស្ត្រាលីខាងជំនាញធ្វើម៉ាហ្វៀក្រោយព្រឹត្តិការណ៍ឆ្នាំ1997ដែលម្ដាយរបស់គាត់បានបញ្ជូនគាត់ទៅរៀននោះឯងដូច្នេះបានជារាស្មាច់នេះបានដឹងនាំក្រុមរបស់គាត់បានល្អយ៉ាងនេះហើយរបៀបរបបក្នុងការធ្វើគឺម៉ត់ចប់បំផុតមិនងាយផ្លត់ម្ដងណាឡើយពេលដែលគាត់ធ្វើសកម្មភាពម្ដងម្ដង ក្នុងត្រង់ចំណុចនេះខ្ញុំចង់ជម្រាបឲ្យអ្នកនរគ្នាដឹងថាឃើញអត់ចំណុចរបស់គាត់ពីដំបូងដូចខ្ញុំនិយាយតាំងពីដើមគឺគាត់ជាមនុស្សមិនសូវនិយាយទេតែការរបស់គាត់គឺមើងម៉ាត់អញ្ចឹងមនុស្សដែលមើងម៉ាត់គឺធ្វើការអ្វីគឺមកចត់ខ្លាំងមិនថាគាត់ដើរផ្លូវត្រូវឬដើរផ្លូវខុសទេហើយលោកពូដាវីបានឲ្យដឹងទៀតថារាស្មាច់នឹងគឺបានចូលមកដល់ប្រទេសខ្មែរយើងវិញនោះគឺនៅដើមឆ្នាំ1998 ដែលចាប់ផ្ដើមធ្វើសកម្មភាពចាប់ជំរិតដំបូងគឺនៅខែ3តែម្ដងឆ្នាំ1998នេះឯងចាប់តាំងពីរានស្មាច់ធ្វើសកម្មភាពចាប់ជំរិតរហូតមកដល់ថ្ងៃដែលគេបាញ់គាត់ស្លាប់នឹងសមត្ថកិច្ចមិនដែលចាប់វាបានម្ដងណាទេ គឺចាប់បានតែ កូនចៅរបស់វាតែប៉ុណ្ណោះប៉ុន្តែរាស្មាច់ក៏ធ្លាប់មានប្រវត្តិត្រូវបានកម្លាំង PM នឹងបាញ់ឲ្យរបួសផងដែរនៅពេលដែលព្យាយាមសមត្ថកិច្ចព្យាយាមចាប់គាត់ក្នុងករណីចាប់ជំរិតនានា លោកក៏បានបញ្ជាក់ដែរថាសកម្មភាពទាំងអស់របស់រាជសម្ដេចនេះគឺ តែងតែធ្វើ របៀបជាភេរវកម្មដែលនៅពេលដែលរៀននៅប្រទេសអូស្ត្រាលី តាមទ្រឹស្ដីរបស់ភេរវកម្មមេរបស់វាមេរបស់វា គេមិនដែលឲ្យចាប់បានឡើយគឺគេចាប់បានតែកូនចៅរបស់វារហូតដល់ដំណាក់កាលចុងក្រោយមេរបស់ វាគឺត្រូវស្លាប់តែម្ដងដូចជាករណីរបស់រាស្មាច់នេះតែម្ដងណាអ្នកទាំងអស់គ្នាអូខេ